ខ្យល់ត្រជាំងសង់សាមធ្លៀងគ្រូពីងពេញអាកាំងសានឹងដំណងអ្នកធ្លាប់សន្យាត្បូងដៃជាមួយគ្នា គេម្នាក់នំតែង ក្បែរខ្ញុំលងលំបារម្ភឲ្យខ្ញុំឲ្យបានរងាគ្រប់ពេលដែលខ្ញុំមានបញ្ហា គេតែងឲ្យស្មើខ្ញុំផ្អែកអូន ប្រំនៃច្បាំងក្រុមយ៉ាងកើតពីចិនស្នេហ៍ ដឹងមិនហើយថាត្រូវឈឺទ្វេមេមេអូនមិនបងបងអូនព្រៀមបងដូចជាព្រះច័ន្ទនៅគួសែនឆ្ងាយក្តីស្នេហ៍ឥតខ្លែងបងឡំបងនឹងខ្លួនមិនគួរធ្វើឲ្យអូនយំគិតខំជាស្នេហ៍អារម្មណ៍បែបណាពេល កណាពេលស្ដាប់សន្ទនារំលឹងពីគេម្នាក់នោះសូមទងបើសិន លែងដងបងប្រំនេះច្បាំងក្រុមយ៉ាងមិនមែនស្នេហាដឹងមុនហើយអូនឈឺប៉ុណ្ណាបងបានត្រឹមលួចអានឹងព្យាយាមយកចិនអូនដឹងខ្លួននៅតែមិនអាយបញ្ជាឲ្យស្នេហ៍វងមិនជ្រុលអារម្មណ៍មួយពេលឲ្យអូនលងចិនគិតខំជាស្នេហ៍អារម្មណ៍បែបណា ណាពេលស្ដាប់សន្ទនារំលឹងពីគេម្នាក់នោះសូមទងបើសិនធ្វើអោយជ្រុលអារម្មណ៍អោយបេះដូងអូនរបួសអឹងកន្លងបងបានជ្រុលជ្រួល ជំរុញចិត្តដែរក្តីស្នេហ៍បងខំមិនបានទូដឹងកលយាអូនត្រូវឈឺចាប់មិនចង់បានមិនល្អដែលធ្លាប់ក្បែរកាយចិត្តស្នេហ៍មិនអាចរាយរំពីបអាត្មានិយមមិនស្ដាប់បងគោមិនព្រមដើរចេញ អារម្មណ៍បែបណាពេលដែរខ្សែភ្នែកក្រឡេករកគ្នាអារម្មណ៍បែបណាពេលស្ដាប់សន្ទនារំលឹងពីគេម្នាក់នោះសុំទងបើសិនធ្វើអោយជ្រុលអារម្មណ៍អោយបេះដូងអូនរងបួររឿងកន្លងបងបានជ្រុលជ្រួល បែបណាពេលដែរខ្សែភ្នែកក្រឡេករកគ្នាអារម្មណ៍បែបណាពុំងាររំលឹងពីគេម្នាក់នោះសុំទងបើសិនធ្វើអោយជ្រុលអារម្មណ៍អោយបេះដូងអូនរកបួរឿងកូនឡងបងបានជ្រើជ្រូ